ហ្នឹងហើយបានក្តីសុខក្នុងដំណើរផ្លូវហ្នឹងទាំងកណាគឺនោះយើងគឺត្រូវតែមមមួនក្នុងកិច្ចការងារហ្នឹងធ្វើអីកុំឲ្យដូចថាកឆក់កឆេងហ្នឹងគឺវាមានការដូចវាញាប់បញ្ញាប់ ចឹងទៅចង់បានផលអីរស់រាន់តាន់ពេលអីអីចឹងទៅតាមចិត្តក្តៅតាមចិត្តចង់អីចឹងទៅវាធ្វើឲ្យខូចការងារចឹងខ្វះសេចក្តីអត់ធន់ការងារមិនបានល្អទេចឹងខ្វះសេចក្តីជាយាមការងារមិនបានសម្រេចមើលសัตว์កណ្ដាលកពូនដីមើលសัตว์បស័យក្រមសម្បុក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 ពីព្រឹកដល់ថ្ងៃត្រង់អីអីចឹងទៅព្រះពុទ្ធអង្គក៏យក ជាលក្ខគោលក្នុងការកំណត់វិកាលភោជនៈសិក្ខាបទអីអីចឹងទៅទៀតចឹងប៉ុណ្ណាហ្នឹងឯងហើយយ៉ាងទៀតព្រះអាទិត្យមានកម្ដៅធ្វើឲ្យមានការដែលយើងហាលអស់ហាល សម្ពុតក៏អាវអីនឹងបានស្ងួតអីទៅនឹងយ៉ាងណាក៏យើងកំណត់អំពីខ្លឹមសារនៃជីវិតនឹងឯងដើម្បីដុតនៅកិលេសឲ្យស្ងួតហួតហែងនឹងឯងហ្នឹងគឺយើងសិក្សាអំពីអ្វីដែលជាធម្មជាតិហើយយើងសម្លឹង ក្នុងរឿងល្អក្នុងបទសិក្សាអ្វីអ្វីក៏ដូចជាសម្ដែងធម៌ទេសនាប្រាប់យើងអញ្ចឹងដែលយើងបាន ទទួលអាវាទពីព្រះពុទ្ធអង្គបានល្អមានស្អីក្នុងលោកនឹងដែលព្រះពុទ្ធអង្គមិនបានសម្ដែងមើលក្នុងបត្រៃបីដកអត្ថកថាព្រះអាទិត្យប្រចាំផ្កាយពួកមេឃទឹកសន្សើមអាប់អីនឹងយ៉ាងណាធូលីហើយដុំគ្រោះដុំដីមេឃឈើស្លឹកឈើស្មៅវាលស្រែចម្បាំងដើមឈើអីសពគ្រប់ទាំងអស់ដុំគ្រោះដុំថ្មព្រៃភ្នំទលេសមុទ្រព្រះអង្គសម្ដែងទាំងអស់ អញ្ចឹងយើងសិក្សាមកយើងឃើញអ្វីអ្វីហ្នឹងគឺយកបានជាមេរៀននឹងឯងតាមពធដែលព្រះអង្គសម្ដែងប្រៀបធៀបហ្នឹងឲ្យយើងយល់ទៅក្នុងរឿងអីអញ្ចឹងអ្វីអ្វីគឺថាកាលណាបើមកជាមេរៀនមកជាបទសិក្សាហើយមានអីអាក្រក់សម្រាប់យើងនឹងឯងទៅមានតែចម្រើនទៅដោយបញ្ញាថ្នាក់បរិញ្ញាទៀតផងទាំងក្នុងការដែលកំណត់ដឹងនាមរូបហ្នឹង ហើយក៏មានការចេះដឹងទៅ ក្នុងចរិយាធัวគុណធัวផ្សេងផ្សេងក្នុងជីវិតរស់នៅនឹងឯងយ៉ាងទៀតព្រះអាទិត្យកំចាត់បងនៅភាពងងឹតយ៉ាងណាជីវិតដែលបានតម្កល់មកមួនក្នុងព្រះសាសនាក៏កំចាត់បងនៅ អវិជ្ជាណាគឺយើងសិក្សាពីព្រះអាទិត្យបានល្អណាស់នឹងឯងចឹងហើយ ព្រះអាទិត្យនឹងមានប្រយោជន៍ណាក្នុងការញ៉ាំងមនុស្សសត្វរុក្ខជាតិអីសពគ្រប់ព្រៃព្រឹក្សាលតាវัวអីធ្វើឲ្យមានរដូវកាលប្រព្រឹត្តទៅយ៉ាងណាយ៉ាងណា គឺអាស្រ័យនឹងព្រះអាទិត្យនឹងឯងចឹងមានប្រយោជន៍យើងសិក្សាពីប្រយោជន៍ទៅមនុស្សយើងតាមពិតមានចិត្តវិញ្ញាណនឹងសំខាន់ណាស់ណាចឹងនឹងឯងមិនមិនមិន ចាញ់ព្រះអាទិត្យទេមានតែលើសនឹងឯងលើសទៅតាមផ្នែកគុណធម៌អប់រំដោយព្រះពុទ្ធអង្គជាផៅពងនៃព្រះអាទិត្យព្រះអង្គមិនគ្រាន់តែមានប្រយោជន៍ដូចជាព្រះអាទិត្យព្រឹកទៅដើម្បីឲ្យមនុស្សសត្វអីបានរស់រស់មិនផុតពីស្លាប់អីទៅនឹងឯណានឹងឯងគ្រាន់តែយើងសិក្សាក្នុងរឿងប្រយោជន៍ប៉ុណ្ណឹងក៏ប៉ុន្តែថាសំខាន់ក្នុងសាសនានេះដែលធ្វើឲ្យមនុស្ស បានរួចផុតពីសេចក្តីស្លាប់ដោយតែព្រះពុទ្ធអង្គបំភ្លឺលោក ដោយអំណាចនៃពធទេសនាអញ្ចឹងនឹងឯងបានថាជាផៅពងនៃព្រះអាទិត្យនឹងនឹងឯងព្រះកោដំពនាមព្រះអង្គនឹងត្រូវ គ្នានឹងផៅពងនៃព្រះអាទិត្យនឹងទៅទៀតហ្នឹងឯងកោដំនឹងមិនមែនប្រែតែគោទេណាទៀតហ្នឹងឯងគឺជារស្មីនៃព្រះអាទិត្យ គោកោតមៈហ្នឹងចឹងហ្នឹងឯងហើយយើងសិក្សាពីប្រយោជន៍ដូចជានៅក្នុងគុំរិស័យហ្នឹងឯងហ្នឹងក៏ម្យ៉ាងដែរខ្ញុំណាគ្រាន់តែលើកត្រួសត្រាសដើម្បីបានគុណចាស់នឹងដើមបញ្ហាពធអីតទៅ នៅផ្ដើមពីព្រះអាទិត្យពីរឿងជីវិតរបស់យើងដែលត្រូវចូលកម្មសន្តិយានៃរាត្រី គឺមរណភាពហ្នឹងហើយឥឡូវមកសិក្សាពីព្រះអាទិត្យហ្នឹងរហូតដល់ទៅថានឹកឃើញដល់គុំរស័យគុំរស័យហ្នឹងម្យ៉ាងគឺថាដោះច្រើនដើមអញ្ចឹងទៅក៏ជួយទប់គ្នាទាំង ហ្នឹងគឺញាតសង្កហោទាំងការសង្គ្រោះញាតណាដូចជាដើមឈើដែលជួយទប់គ្នាអញ្ចឹងកម្លាំងខ្យល់បោកបក់មកក៏ជួយទប់គ្នាដូចជាព្រៃណែនស្នាប់នៅព្រៃហែមពៀនអីអីអញ្ចឹងគឺព្រះបរមពុរិស័ទឲ្យទេវតាចាប់ដើមឈើនៅក្នុងវិមានហ្នឹងទៅតាមព្រៃដែលដោះ ជាប់ជាប់គ្នានឹងជួយទប់គ្នាកម្លាំងខ្យល់ហ្នឹងมันអាចធ្វើឲ្យរលំរលើងអីទៅបានហ្នឹងគឺការព្រមព្រៀងគ្នាហ្នឹងសំខាន់ណាស់ណាចឹងទៅណា ការព្រមព្រៀងគ្នាសំខាន់ណាស់ហើយយ៉ាងទៀតមានបន្លាទៀតបន្លាការពារកំឲ្យគេចូលទៅកាប់ដើមអសីឬក៏ ជីកកោះទំពាំងអីអីហ្នឹងបានដោយងាយដោយស្រួលហ្នឹងនឹងក៏គ្រាន់តែលើកឡើងដើម្បីឲ្យឃើញថាយើងក៏ត្រូវចេះរក្សាការពារនៅអ្វីអ្វីដែលយើងគួររក្សាសូម្បីថាជាប្រយោជន៍បច្ចុប្បន្នអរកសម្បទាមាសប្រាក់លុយកាក់រហូតដល់កិត្តិយសគេឈ្មោះព្រោះនេះជាកម្មជាដើណាពិតមែនតែជាប្រយោជន៍បច្ចុប្បន្នប៉ុន្តែបើយើងបាត់បង់ទៅក៏ធ្វើឲ្យបាត់បង់ទឹកចិត្ត ដល់អញ្ចឹងវាត្រូវសយប់សយំទៅខូចទាំងគុណភាពនៃជីវិតនឹងឯងចឹងហើយយើងមានប្រយោជន៍បច្ចុប្បន្ននឹងជាគ្រឿងគ្រប់គ្រងទៅបើដូចព្រះអង្គទៅសម្ដែងសតិប្បដ្ឋានសោតនៅករកអញ្ចឹងតាកតួងនឹងរឿងសបោសបាយក្នុងបច្ចុប្បន្នហ្នឹងដែលធ្វើឲ្យមានចិត្តមកមួនល្អក្នុងការស្ដាប់ពធអញ្ចឹងណាពុទ្ធបរិស័ទបងប្អូនកូនចៅនឹងឯងចាយវាយអីឲ្យមានតលយៈភាព កុំឲ្យជាខ្ជាយទៅវាលំបាកកាលណាបើយើងខ្វះខាតឬក៏ធ្លាក់ចូលក្នុងវិបត្តិចម្ពាក់បំណុលគេអីអីចឹងទៅវាមិនងាយរក្សាចិត្តយើងឲ្យស្ងប់ស្ដាប់ពធអីស្រួលបួលទៅទេវាអន្តរាយដល់តែគុណភាព នៃជីវិតនឹងទៅទៀតចឹងគឺត្រូវរក្សាកិត្តិយសគេឈ្មោះអីហ្នឹងក៏ដោយចឹងគណាហ្នឹងឯងថាក្រព្រោះបរិភោគស្មោកក្រោកព្រោះយោះ ខូចឈ្មោះព្រោះកាមរហេមរហាមព្រោះឆ្លោះគ្នាហ្នឹងឯងចឹងអញ្ចឹងយើងត្រឡប់មកវិញ គឺថា បរិភោគឲ្យរសប្រើយោសង្គ្រោះជនកាមគុណត្រូវសង្រួមយល់ព្រមឈប់ឆ្លោះកណានឹងឫសីអាងបន្លាការពារខ្លួនប្រាជ្ញអាងច្បាប់ក្បួនការពារខុសឫសីបែកគុំទំពាំងដោះ សាមគ្គីគ្នារស់បែកគ្នាស្លាប់ទៅណាហ្នឹងហើយអញ្ចឹងគឺយើងសិក្សាអំពីគុំអស័យអញ្ចឹងទៅចឹងទំពាំងណាស្នងឫស្សីហ្នឹងក៏សំខាន់ណាស់នឹងឯងដើម្បីប្រទេសជាតិប្រសាសនាអីអីហ្នឹងគឺថាត្រូវទំពាំងនឹងឯងឲ្យមាន ចំណេះដឹងនឹងគុណធម៌តកូនតចៅទៅចឹងចរិយាធម៌ សុជីវធម៌ប្រពៃណីល្អវប្បធម៌អរិយធម៌អីអីហ្នឹងហើយហ្នឹងទំពាំងចឹងហើយអស័យមានប្រយោជន៍ណាស់ណាធ្វើក្បូនធ្វើបង្គីធ្វើអីរន្ទាណាសាងសង់ផ្ទះវិមានប្រាសាទនឹងឯងច្រើនយ៉ាងទៀតធ្វើពងទឹកថ្នោតអីចឹងទៅយ៉ាងណាមនុស្សយើងទៅអន់អីជាងដើមអស័យហ្នឹងទៀតដែរ មានវិញ្ញាណអាចទទួលយកអវាទពីព្រះអង្គបាន ត្រូវតែមានប្រយោជន៍ឲ្យជាទីរីករាយដល់អ្នកដទៃចឹងធ្វើអីនិយាយអីឲ្យគេសប្បាយចិត្តនឹងឯងចឹងគេឃើញមុខគេជួបមុខគេសប្បាយចិត្តមានសេចក្តីសុខមានដីរីករាយទទួលអត្តពលជាបនជាកុសលជាសេចក្តីសុខស្ងប់ទៅនោះមានអានុភាពដល់ប៉ុណ្ណឹងទេស័ក្តិសិទ្ធិណាស់ណានឹងឯង វាផ្ទុយគ្នាបើថាសម្លុតគម្រាម កំហែងទៅ គេបាក់បបខ្លោបខ្លាចទៅគេភ័យទៅហ្នឹងឯងឃើញមុខក៏គេខ្លាចគេមិនចង់ជួបអីអីចឹងទៅជួបហើយក៏គេរកការកិច្ចអីចឹងទៅហ្នឹងឯងក្រំតែហើបមាត់ចង់និយាយក៏គេខ្លាចទៅហើយសុំទូរស័ព្ទជួបក៏គេខ្លាចពីព្រោះជួបម្ដងម្ដងវាមានតែរឿងនេះរឿងនោះ វាអត់មានរឿងឲ្យសុបាយចិត្តឲ្យបានប្រយោជន៍អីអញ្ចឹងអញ្ចឹងមើលមើលនោះយើងគួរតែគិតគូរណាស់ណានឹងឯងទៅនិយាយអីទៅរកនរណាម្ដងពីរដងឲ្យគេសុបាយចិត្តអញ្ចឹងទៅគឺគេចង់ជួបអានេះគឺមានអានុភាពមួយដែលឲ្យអ្នករតីបានសេចក្តីសុខទទួលអានុភាពល្អប៉ុណ្ណានឹងឯងដូចយើង ជួបគ្នាក៏ជូនប៉ុនទៅឬក៏ថាមានរបស់អីទេយធัวអីក៏ឲ្យទៅនឹងឯងទីកន្លែងណាណាអីរួមមើលទៅតែមានអីហុចទាំងឲ្យនឹងអីអីចឹងទៅវាអត់មានរឿងអីដែលថាជួបអ្នកដតីមានលុយសុំខ្ចីឬក៏តែអ្នកឯងនឹងវាចេះវាចោះអីចឹងទៅរឿងនេះរឿងនោះតែចេះតែរំលឹករំលើករឿងរ៉ាវរឿង ដែលធ្វើឲ្យអ្នករតីលំបាកចង្អៀតចង្អល់ហ្នឹងអញ្ចឹងមុនធ្វើមុននិយាយមុនគិតព្រះពុទ្ធអង្គបង្រៀនព្រះរាហុលតាំងពីបច្ចុប្បន្ន7ឆ្នាំគឺឲ្យគិតមើលបើថាបៀតបៀនខ្លួនឯងបៀតបៀនអ្នករតីទេគឺគឺកុំកុំកុំធ្វើណាបើបាន ជាកំពុងធ្វើត្រូវតែបញ្ឈប់នឹងឯងបើធ្វើរួចហើយត្រូវតែខ្ពើមឆ្អើង តែបើថាមិនបៀតបៀនខ្លួនឯងមិនបៀតបៀនអ្នកដទៃទេគិតធ្វើឲ្យធ្វើទៅឲ្យសម្រេចទៅកំពុងធ្វើធ្វើតទៅទៀតទៅធ្វើរួចហើយឲ្យត្រេកអររីករាយទៅព្រះអង្គបង្រៀនព្រះរាហុលឲ្យពិចារណាកាយកម្មវិច័យកម្មមโนកម្មហ្នឹងក្នុងបទដែលព្រះអង្គថារាហុលកញ្ចក់សម្រាប់ធ្វើអីសម្រាប់ឆ្លោះមុខព្រះអង្គហ្នឹងព្រះអង្គបង្រៀនកន្លែងហ្នឹងនឹងឯងចឹង ដូច្នេះដូចជាព្រះអាទិត្យចឹងសំបីទៅទៀបអស្ដង់គាត់ទៅក៏គេនាំគ្នា ឡើងលើភ្នំបាក់ខែងទាំងបរទេសណាចាំមើលព្រះអាទិត្យលិចហ្នឹងឯងហ្នឹងក៏ជាបទសិក្សាមួយដំណើរជីវិតមុននឹងចាកលោកហ្នឹងទៅគឺថាល្អណាស់ល្អណាស់ហ្នឹងឯងហើយវិសេសជាងព្រះអាទិត្យនឹងទៅទៀតដែលធ្វើឲ្យគេអាឡោះអាឡៃចឹងទៅទាំងហើយគេទុកស្នាដៃ នឹងឯងជាអង្គគំរូចឹងទៅនឹងឯងទោះជាស្នាប្រហោះស្នាដៃអីនឹងយ៉ាងណាគុណចាស់មើលដូចម្ដេចព្រះសង្ឃរាជជួនណាចុតវិញ្ញាណណាអញ្ចឹងសើគាត់ទៅមែនប៉ុន្តែព្រះអង្គនៅតែជាគំរូល្អមកដល់កលបុត្រកលធីតាអញ្ចឹងនឹងឯងសួនច្បារមួយបើគិតពីតម្លៃដីហ្នឹងរាប់លានដុល្លារទៅ នឹងឲ្យត្រូវបូជាចំពោះសម្ដេចហ្នឹងហើយហ្នឹងហើយហើយមិនសម្ដេចមានតម្លៃស្មើនឹងដីហ្នឹងក៏ប៉ុណ្្នឹងឯណាមានតម្លៃដែលសម្រាប់ឲ្យ សមណៈសច្ចបុត្រនឹងឯងនឹករលឹកឃើញគុណហើយប្រឹងប្រែងសិក្សារៀនសូត្រដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិប្រសាសនាគំរូល្អអញ្ចឹងទាំងនឹងឯងចាលោកនឹង ទៅក៏ពិតមែនអញ្ចឹងខ្ញុំកណារៀបរាប់ដើម្បីឲ្យកូនចៅបានស្ដាប់ពីបទសិក្សានៃជីវិតដែលមនុស្សយើងអាចធ្វើបាន អាចឲ្យសម្រេចបានអញ្ចឹងខំប្រឹងប្រែង ទៅអត់មានហួសពេលវេលាអីទេកន្លងមកហើយជាបទពិសោធន៍បច្ចុប្បន្នគឺយើង ប្រឹងប្រែងឲ្យបានល្អអញ្ចឹងទៅតែអញ្ចឹងយើងមិនមានឧបនិស្ស័យមិនមានហេតុបច្ច័យអីក្នុងជាតិនឹង ដើម្បីយើងបានដឹងបានសិក្សាភាសាបាលីយើងសំឧបនិស្ស័យក្នុងការកសាង នៅសាលាបាលីហ្នឹងទៅព្រោះណាហើយក្នុងល្ងាចហ្នឹងមានការជួបជុំដោយពុទ្ធបរិស័ទយើងទៅច្រើននៅហាងវត្តសំពៅមាសព្រោះណាមាន ការសម្ដែងពធัวជាង10ក្រេបន្តបន្តទៅរហូតដល់ចុងក្រោយខ្ញុំកណាក៏បានទទួលការរាប់អានពីព្រះអង្គព្រះមហាឡុងសុភាពរួមចេញពីឧណាឡោមនឹងទៅប៉ុន្តែចឹងពុទ្ធបរិស័ទមានការណា បែកឆ្ងាយចែកទៅណេះនោះអីចឹងទៅហ្នឹងហើយអត់អីទេមិនបានអញ្ជើញមកក៏ចូលតែប្រាក់មកក៏បានណាហ្នឹងហើយព្រោះឥឡូវត្រូវការប្រាក់សិនដើម្បីកសាងចាំដល់ពេលឆ្លង ចាំអញ្ជើញទៅអញ្ចឹងណាប្រគុណចាស់ណោះចឹងណាដល់ពេលឆ្លងជើញទៅដល់វត្តឆ្លាយផ្អែមជាទីរីករាយមនោរម្យចឹងណាហ្នឹងហើយចូលតាម ឡោងទ្វារវត្តស្វាយជ្រុំទេណាណាចូលទៅហួសស្វាយជ្រុំទៅណាកាត់វាស្រែទៅហ្នឹងហើយមានការអភិវឌ្ឍស្រុកស្រែជនបទជាទីរីករាយហើយសំជាទីគង់នៅ នៃព្រះភិក្ខុសង្ឃវត្តផ្ាយផ្អែមមានទីកោចរបិណ្ឌបាតអីអ្នកស្រុកអ្នកភូមិបានស្គាល់គុណចាស់ ប្រមាណអង្គនៅក្នុងវត្តហ្នឹងស្គាល់ទាំងអស់មុនទៅបិណ្ឌបាតចឹងទៅញាតិញោមជ្រះថ្លា វាយចង្ហាន់ចឹងប៉ុណ្ណាហ្នឹងឯងគឺមានឱកាសបានប្រព្រឹត្តនៅ សមណធម៌រក្សានៅពុទ្ធសាសនា ដោយសារការត្រួតត្រងនៅព្រះបល័យណាបត្រៃបីដក មានព្រះវិន័យប្រសូតព្រះអភិធម្មហើយឥឡូវខ្ញុំកណារៀបរាប់សេចក្តីនៃពធក្នុងពេលវេលាប្រហែលជាហ្នឹងហើយកន្លះម៉ោងអីហ្នឹងត្រូវចេញទៅវត្តអណាឡោមក្នុងកម្មវិធីសិក្សារៀនក្នុង ត្រៃបិដកសង្យុត្តនិកាយចាគណាហើយក៏អธิบายបញ្យលកេណ្ឌគុណចាស់ខ្លះញាតិញោមខ្លះអីតេតួងនឹងព្រះអភិធម្មអីអីចឹងទៅបានសេចក្តីសុខក្នុងការសិក្សារៀនសូត្រនឹងហ្នឹងឯងបានការចេះដឹងនឹងនាំឲ្យចម្រើននៅប្រាជ្ញា ចម្រើននៅយោនិសោមនសិកាគណាយើងអាចមានសេចក្តីទុកក្តីទៅក្នុងរឿងដែលអាចថាឲ្យបាននៅសេចក្តីសុខគណាហ្នឹងឯងឧទាហរណ៍ដូចថាយើងមានជីវិតនៅរស់សពថ្ងៃហ្នឹងហើយ អាហ្នឹងឯងគឺថារឿងដែលនាំឲ្យយើងបាននៅសេចក្តីសុខព្រោះគេត្រូវបាត់បង់ជីវិតទៅរាល់ថ្ងៃចឹងប៉ុណ្ណាហើយពុទ្ធបរិស័ទយើងនឹងឆ្លងកាត់ពេលវេលារាល់ថ្ងៃរាល់ខែមកហ្នឹងគឺសិតតែពេលដែលត្រូវបាត់បង់ជីវិតពេលណាក៏អាចស្លាប់បាន ក៏ប៉ុន្តែយើងនៅរក្សាជីវិតបានមកហ្នឹងយើងមិនមែនថាគ្រាន់តែបានការរស់ទៅ យើងមានសេចក្តីសុខទេប៉ុន្តែវាសំខាន់ត្រង់ឯថា យើងមានជីវិតបានរស់នៅ មានឱកាសយើងបានសិក្សាធម៌របស់ព្រះសម្មាសម្ពុទ្ធដែលកម្រនឹងបានជួបសន្សំអប់រំចម្រើនបញ្ញា នឹងឯងដើម្បីបានដឹងនៅបញ្ញខណ្ឌនឹងឯងប្រការបានចេះ ដឹងនៅ ក្នុងបញ្ញខណ្ឌនឹងទើបអាចដោះស្រាយបាននៅបញ្ហាគ្រប់យ៉ាងទាំងអស់នឹងឯងអញ្ចឹងគឺយើងបានចេះដឹងនៅពធហ្នឹងបាន ធ្វើឲ្យយើងស្គាល់ព្រះសម្មាសម្ពុទ្ធធ្វើឲ្យយើងបានស្គាល់ព្រះសង្ឃ ហើយជាពិសេសគឺបានស្គាល់អំពីជីវិតខ្លួនឯងគឺបញ្ចខណ្ឌនឹងឯងចឹងហើយបានធ្វើទានតបស្នងសងគុណព្រះសាសនាហើយក៏មានចិត្តល្អចិត្តជ្រះថ្លា វាយទានព្រះភិក្ខុសង្ឃទៅហើយសង្គ្រោះដល់ពពួកជនអីអីទៅតាមនឹងបានជីវិតនៅរស់ក៏រស់នៅជាមួយនឹងសិល ស្អាតល្អបរិសុទ្ធដោយកាយដោយវាចាមិនបានឲ្យទុកឲ្យទោសឲ្យភ័យសេចក្តីតក់ស្លុតដល់មនុស្សសត្វណាណាទេហើយអប់រំទូលមានចិត្តឲ្យបាននៅសេចក្តីស្ងប់ចម្រើនបញ្ញា អាហ្នឹងឯងដែលដែលជារតនៈដែលយើងគួរឲ្យត្រេកអរប៉ុណ្ណាហ្នឹងរតនៈហើយចឹងគឺពុទ្ធបរិស័ទយើងហ្នឹងណា មានសិលបន្ថែមមកទៀតជាសីលរតនៈទៀតគេណានឹងឯងខ្លឹមសារនៃជីវិតមានការអប់រំចិត្តសិតតែជារតនៈគេណាសមាធិរតនៈហើយមាន បញ្ញាទៀតជារតនៈជាគ្រឿងដែលនាំឲ្យត្រេកអររតនៈហ្នឹងណានាំឲ្យរីករាយហ្នឹងឯង ចឹងគឺយើងមានសេចក្តីសុខជាមួយនឹងជីវិតដែលរស់នៅប្រកបដោយធម៌មានឱកាសបាន ទទួលយកការចេះដឹងអំពីព្រះសម្មាសម្ពុទ្ធគឺយើងរៀនរាល់ថ្ងៃរៀនបត្រៃបីដកមានពធัวស្ដាប់តាមវិទ្យុតាមវត្តអារាមគឺយើងរៀនយើងពីរោះយើងកត់ទុកចឹងទៅ បានការចេះដឹងអ្វីអ្វីជាប្រយោជន៍ច្រើនណាស់ដោយសារការចេះដឹងនឹងអានឹងគឺមានសេចក្តីសុខប៉ុន្តែបាននៅជីវិតរស់នៅ គួរតែថា មានទានមានសិលមានការអប់រំចិត្តចម្រើន បញ្ញាឲ្យ បានសុខហើយបែរទៅជាកើតទុក្ខណាពីព្រោះមានបំណង ត្រូវការរបស់ដែលវាអត់មាននោះហ្នឹងឯងរបស់ដែលមានហ្នឹងมันมันអាចរួមរស់នៅជាសពបានទេវាចង់បានរបស់ដែលมันមានរបស់ដែលវាអត់នឹងឯងដល់អញ្ចឹងវាត្រូវកើតទុកព្រោះតែចំណងដែលចង់បាននឹងឯងចឹងនឹងឯងនឹងវាខុសគ្នាបន្តិចវាខុសគ្នាបន្តិចកន្លែងហ្នឹងគឺថា មួយគឺចេះរស់នៅជាសុខជាមួយនឹងរបស់ ដែលមានមួយហ្នឹងគឺថារស់នៅ ជាទុកជាមួយគ្នានឹងរបស់ដែលអត់នោះចង់បានរបស់ដែលអត់ហ្នឹងអញ្ចឹងក៏ត្រូវកើតទុកហ្នឹងឯងអ្នកដែលគេគេឆ្លាតគេមានបញ្ញា គឺគេដឹងថាក្នុងโลกនេះមិនមែនចិត្តតែចង់បានអីបាននឹងទេហ្នឹងឯងអញ្ចឹងគឺ មានការព្រាត់ប្រាសទៅ នៅសត្វនិងសង្ខារដែលជាទីស្រឡាញ់ពេញចិត្តអានឹងក៏ក៏មិនមិននាំឲ្យអ្នកដែលមាន បញ្ញានឹងកើតទុកដែរក៏ណាអត់ចាំបាច់ត្រូវតែកើតទុកទេ ពីព្រោះបញ្ញាដែលបញ្ញានោះបានមកពីយើងជួបនឹងពុទ្ធសាសនានេះឯងបានស្ដាប់បានរៀនទៅ គឺពុទ្ធព្រះអង្គកំពូលអ្នកមានបញ្ញាព្រះអង្គបង្រៀនប្រាប់ពីការពិតឲ្យយើងចេះគិតចេះពិចារណាដល់ទៅអញ្ចឹងគឺអ្វីអ្វីដែលបានជួបហើយតែងតែមានការព្រាត់ប្រាសទៅជាធម្មតា យើងមិនអាចជួបជុំជាមួយនឹងអ្វីណាណាហើយ មិនមាន ការព្រាត់ប្រាសទៅទេកាលដែលពីនៅ ជួបនឹងយើងបាន បំពេញកិច្ចគឺសេចក្តីល្អសំគួរហើយ ជាមួយមេត្តាបិតាក្តី សង្គ្រោះកូនចៅភរិយា ស្វាមីញាតិមិត្តសន្តានបងប្អូនអីអីហ្នឹងសង្គ្រោះទៅដោយ ទ្រព្យសម្បត្តិបច្ច័យ4ឬក៏សង្គ្រោះទៅដោយការណែនាំតាមផ្លូវពធัวអីអីហ្នឹងតែដល់ទៅពេលប្រត់ប្រាស់ទៅគឺមិនសោកសៅទេពីព្រោះយើងដឹងការពិតក្នុងលោក តែកាលណាការពិតប្រកបឲ្យដឹងហើយគឺអត់កើតទុកទេពីព្រោះការពិតនឹងគឺធ្វើឲ្យយើងសក់ចិត្តទៅតែម្ដងចឹងអញ្ចឹងពុទ្ធបរិស័ទយើងអ្នកដែលមានបញ្ញា មកមានសេចក្តីសុខជាមួយនឹងអ្នកដែលនៅរស់ជួបជុំគ្នានេះមានសេចក្តីសុខជាមួយព្រះសង្ឃដែលដឹកនាំកសាងសាលាបល័យជាមួយគ្នានឹងធម្មញាតធម្មមិត្តផងគ្នានឹងគឺបានធ្វើទានជាមួយគ្នាបានរក្សាសិលជាមួយគ្នា ហើយជួយគ្នាទៅវិញទៅមកអីហ្នឹងជាការបំពេញសេចក្តីល្អហើយតើមិនក៏មិនសប់ជាមួយគ្នានឹងទៅទៅយំរោអ្នកដែលព្រាត់ប្រាសទៅសោកសៅអឡោះអាល័យអីសំបីតែមេត្តាបៃតាណាគឺយើងស្រឡាញ់បណ្ណាក៏មិនអាចនឹងហួងហែងការពារបានដែរមើលពុទ្ធបរិស័ទគោរពបូជា ជ្រះថ្លា ព្រះសម្មាសម្ពុទ្ធបណ្ណា ហើយសិបតអ្នកមានរិទ្ធខ្លាំងអស្ចារមនុស្សទេវតាប្រអិនប្រព្រំទៀតមិនមែនចង់ឲ្យព្រះអង្គបរិនិព្វានទេណាប៉ុន្តែយករិទ្ធយកអានុភាពប្រអិនប្រព្រំនឹងមកធ្វើអីកើតជាមួយនឹងស្ដេចមច្ចរាជសង្ខារធัวត្រូវតែបែកធ្លាយអញ្ចឹងនឹងឯងប៉ុន្តែ គឺថាយកអវាទរបស់ព្រះអង្គនឹងឯងមកអង្កល់ទុកដាក់ប្រតិបត្តិតាមដើម្បី ទៅកម្មព្រះនិព្វាន តាមព្រះអង្គទៅព្រះអង្គយាងទៅព្រះនិព្វានបរមសុខទេតើពិតមែនតែព្រះអង្គមានអាពាធនៅពេលថ្ងៃពេញបូរមី15កើតខែពិសាដែលត្រូវបរិនិព្វានហ្នឹងប៉ុន្តែព្រះអង្គមានសោមនស្សញ្ញាណក្រៃលែងណាស់រហូតដល់ទៅមានពន្លឺពួរមាសចេញអំពីព្រះសរីរកាយបរមកាយ គឺមិនបានទៅជាមានពន្លឺថាមកអំពីចិត្តជាសមុដ្ឋាននាំឲ្យមានចិត្តតជារូបថ្លាស្អាតល្អឈាមល្អហើយមានពន្លឺចេញទៅហ្មងមើលតែមនុស្សយើងនៅពេលណាដែលសុបាយចិត្តគឺដូចយើងជើញមកធ្វើបន់អីចឹងមុខមាត់ស្រស់បោះអានឹងគ្រាន់តែចិត្តយើងក្រោតក្រៀតប្រប៉ុណ្ណឹងផងវាធ្វើឲ្យមុខមាត់ស្រស់បោះប៉ុណ្ណឹងទៅហើយ បើថាកើតទុកវិញលាក់គេមិនចិត្តទេយល់ណាហ្នឹងឯងអាហ្នឹងគឺទឹកមុខអកប្បកិរិយាពាក្យសម្ដី អីវាចេញមកសម្ដែងការរីករាយអញ្ចឹងហ្នឹងឯងអ្នកក្រពួរសម្បល់តាមក្រអញ្ចឹងទៅក្រហើយពិបាកចិត្តទៀតបើក្រហើយវាមិនសូវពិបាកចិត្តមានអីក្រហើយជាពាក្យគេទៀត នឹងឯងតែដល់ទៅ អ្នកមានអូមើលសាច់ឈាមគេអ្នកមានណយើងថាអញ្ចឹងគឺថាវាសុបាយចិត្តរឿយរឿយអញ្ចឹងទៅសាច់ឈាមហ្នឹងក៏ស្រស់ថ្លា មានលុយមានកាក់អីហ្នឹងក៏ថែរក្សាថែមទៀតអីអញ្ចឹងទៅហ្នឹងខ្ញុំណាគ្រាន់តែបញ្ជាក់ឧទាហរណ៍ដើម្បីថាព្រះពុទ្ធអង្គព្រះអង្គមានបហប្រតិឆ្លងកាត់វត្តសង្សាររហូតមកនេះថ្ងៃនេះជាថ្ងៃទីបំផុតក្នុងវត្តសង្សារ ណែបើកុំតែព្រះអង្គប្រាថ្នាជាពុទ្ធព្រះអង្គបរិនិព្វានទៅតាំងពីសមេតបណ្ឌិត ចូលទៅជាសាវកនៃពុទ្ធទីបាំងក4អាសង្ខ័យមួយសែនកាប់មុនម្លេះប៉ុណ្ណាប៉ុន្តែដោយសារព្រះអង្គមានបហប្រតិករុណាដើម្បីស្រោចស្រង់សត្វលោកត្រូវ បំពេញបារមីមកបានត្រាស់ជាពុទ្ធនឹង45ព្រះវសាតា45ឆ្នាំហ្នឹងណា ចឹងគឺត្រូវមានបត្រៃ3ដក គឺថាបន្តពីព្រះអង្គមកជំនួសព្រះអង្គគឺណាតំណាងព្រះអង្គគឺធัวដែលព្រះអង្គទ្រង់សម្ដែងហើយវិន័យដែលព្រះអង្គទ្រង់បញ្ញត្តិហើយអំណះអត់ពីតថាគតទៅធัวនឹងវិន័យនោះគឺជា គ្រូជាសាស្តារបស់អ្នកទាំងឡាយដែលព្រះអង្គដាំផ្ញើភិក្ខុទាំងឡាយមានព្រះអនន្តជាដើមនឹង ហើយពន្លឺព្រះអង្គចុះស្រង់ទឹកកកធាវតីមកអំពីបាវាបន្តិចមកហ្នឹងស្ទឹងនឹងគឺថាពន្លឺឆ្លោះទៅត្រីដើកអីហ្នឹងពួមេះអស់ហើយជះមកដើមឈើម៉ត់ម៉ត់ស្ទឹងហ្នឹង គឺទៅជាពួមេះអស់គឺពន្លឺហ្នឹងចេញពី ប្រតិសោមនស្សក្នុងការដែលព្រះអង្គបានបំពេញកិច្ច សម្រេចបានជាពុទ្ធហើយក្នុងថ្ងៃនឹងគឺជាថ្ងៃចុងក្រោយ ដែលព្រះអង្គត្រូវលាចាកវត្តសង្សារព្រះអង្គមិនមែនមានប្រតិត្រេកអរនឹងនឹងការបាត់បង់ជីវិតគឺសេចក្តីស្លាប់ទេប៉ុន្តែគឺព្រះនិព្វានព្រះនិព្វាន គឺនិព្វាននាភិរតោមច្ចោសពទុក្ខាប្រមុចតិតិព្រះអង្គត្រាស់ដល់សត្វទាំងឡាយដែលជាអ្នកត្រេកអរចំពោះព្រះនិព្វាននឹងឯងរមែងរួចផុតចាកទុក្ខទាំងពួងដូច្នេះគឺព្រះអង្គដាក់ចុះនៅសរីរៈយន្តបាទានខណ្ឌក្នុងភពនឹង ចូលកាន់ព្រះនិព្វាន ក្នុងថ្ងៃនឹងនឹងហ្នឹង នេះគ្រាន់តែជាការលើកឡើងដើម្បីឲ្យឃើញថាយើងមិនអាចនឹងហួងហែងហាមឃាត់ការព្រាត់ប្រាសចំពោះសัตว์និងសង្ខារសัตว์ហ្នឹងគឺញាតិមិត្តអីដែលមាន ជីវិតហ្នឹងដែលជាទីស្រឡាញ់ហ្នឹងឲ្យសង្ខារហ្នឹងទ្រព្យសម្បត្តិអីទាំងអស់ហ្នឹងទៅ ជាមួយនឹងលៀបនឹងយោអីអីហ្នឹងវាតែងតែប្រត់ប្រាស់ទៅហ្នឹងអញ្ចឹងគឺអាដែលជាការប្រត់ប្រាស់ក្រៃលែងមែនតេនទៅគឺសេចក្តីស្លាប់ហើយឥឡូវយើងមានតន់ស្លាប់ឯណាអ្វីអ្វីដែលវាបាត់ឲ្យវាបាត់ទៅណាយើងគិតតែប្រើប្រាស់របស់ដែលមាននៅណានៅបណ្ណាយើងប្រើប្រាស់ប៉ុណ្ណឹងជាបើត្រូវ បាត់ទៅទាំងអស់ឬក៏ត្រូវស្លាប់ទៅនឹងយើងទៅតវ៉ាជាមួយនឹងដាណាវាមុខឲ្យចោលឲ្យទាំងអស់ហ្នឹងមិនបាច់ទៅយំទៀមទារួរបស់ដែលអត់ទេ ចេះប្រើប្រាស់របស់ដែលនៅមានប៉ុណ្ណឹងដូចយើងមានប៉ុណ្ណឹងយើងអាច កម្មសិល5បានទៅតើរាល់ថ្ងៃហ្នឹងរក្សាអបោសតបានទៀតថ្ងៃហ្នឹងក៏បានស្អែកគេណាបតិបោសតថ្ងៃខែដាច់ដាច់ខែចេះហ្នឹងឯងយើងសប្បាយគេណាមកជួបជុំគ្នា សូត្រធัวសមាទានសិលរក្សាបោសុតគឺមានសេចក្តីសុខជាមួយនឹងរបស់ដែលនៅមាននឹងយើងចេះ ប្រើប្រាស់ឲ្យជាសុខគឺរបស់ដែលត្រូវបាត់ទៅដោយចោរកម្មក្តីគណាដោយភ្លើងឆេះក្តីដោយទឹកលិចក្តីដោយការរឹបអូសយកក្តីឬក៏បុគ្គលមិន ជាទីស្រឡាញ់ពេញចិត្តជាកូន ជាចៅអីជាអ្នកទទួលមរតកហ្នឹង អ្វីអ្វីក៏ដោយអាហ្នឹងឯងគឺរបស់ហ្នឹងវាជាសាធារណៈ5យ៉ាងហ្នឹងសាធារណៈដូចថាផ្លូវសាធារណៈទីលាន សាធារណៈវាទូទៅ ណាពាក្យសាធារណៈហ្នឹងមិនមែនសម្រាប់តែយើង ទេយ៉ាងណាមិញសម្បត្តិក្នុងលោកកម្មគុណក្នុងលោកហ្នឹងវាសម្រាប់ភ្លើងវាសម្រាប់ ទឹកវាសម្រាប់ចោលអញ្ចឹងវាសាធារណៈដល់សេចក្តីវិន័យហ្នឹង ចឹងគឺពុទ្ធបរិស័ទយើងត្រូវត្រូវត្រូវយល់ថាអ្វីអ្វីដែលវាមាន ការបាត់បង់ទៅនឹងបាត់បែបម៉េចក៏ដោយបាត់បែបម៉េចក៏ដោយគឺវាបាត់នឹងឯងគេណាវាវិន័យនឹងឯងប៉ុន្តែយើងបន្ថែមកើតទុកទៅទៀតតើយើងវាមរិទ្ធបាត់ទៅទៀតហ៎វិន័យទ្របវិន័យហើយវិន័យញាតវិន័យហើយ វាថែមអាវិនិច្ឆ័យសេចក្តីសុខវិនិច្ឆ័យប៉ុននឹងទៅទៀតប៉ុណ្ណាហ្នឹងហើយអាហ្នឹងបើយើងកើតទុកឃើញណា វាវិនិច្ឆ័យប៉ុនព្រោះនៅពេលកើតទុក អាហ្នឹងចិត្តបាបហ្នឹងតោមនោសតោមនោសហ្នឹងវាកើតជាមួយតោសៈបាបហើយទុកទៀតឃើញណាអាហ្នឹងបាត់ធំដុំអាហ្នឹងបាត់សេចក្តីសុខបាត់ប៉ុនបាត់កុសលឃើញណាចឹងគឺយើងត្រូវឲ្យបានយល់នៅក្នុងសេចក្តីហ្នឹងចាំគាត់ណា អត់ទៅលឺណាអំភ្លីវានៅកន្លែងណាអំភ្លីនៅនៅក្រោយទៀតណាមានមួយទៀតមកអាហ្នឹងគណាកាន់ទាំងពីរចុះអីដែរផ្លេតគណាអីដែរគណាអីដែរកាន់ទាំងពីរបាទគណាហ្នឹងហើយបន្តបន្តិចទៀតដើម្បីបានញាតិញោមពុទ្ធបរិស័ទបានបានសบายចិត្តជាមួយនឹងរបស់ដែលមាន នឹងឯងកុំទៅកើតទុកជាមួយនឹងរបស់ដែលអត់នោះណាវាមុខតែអស់អាលីងទៅទេប៉ុន្តែប៉ុន្តែឥឡូវដែលវាមិនតាន់អស់នេះឃើញទេអ្នកដែលអស់សម្បើមណាស់ហើយបើយើងអត់តាន់អស់តែយើងមកអង្គុយកើតទុកអីអាត្រង់អាត្រង់ជ័យជំនះមិនគឺយើងមិនអផងទៅអាជ័យជំនះត្រង់ដែលយើងនៅរស់នឹងហើយយើងនៅមាន ទ្រព្យសម្បត្តិប៉ុណ្ណាក៏យើងអាចធ្វើទានប៉ុណ្ណឹងបែងចែករំលែកទៅនៅមានកាយវាចាយើងគ្រប់គ្រងដោយសិលនៅមានចិត្តអប់រំសិក្សាទទួលការចេះដឹងបាន អប់រំក្នុងសន្តានឲ្យជាឧបនិស្ស័យគឺពិតមែនតែយើងត្រូវបាត់បង់ជីវិតទៅប៉ុន្តែឧបនិស្ស័យត្រូវសន្សំបញ្ជូនតទៅ ជាតិមុខជាតិក្រោយនឹងបាននៅ ការចេះដឹងនឹងជាឧបនិស្ស័យទៅ អាចចាក់ធ្លុះត្រាស់ដឹងអរិយសច្ចធัวបានស្ដាប់ធัวព្រះអរិយៈក្នុងសពតតិសួរទេវលោកអីអីនឹងព្រះអរិយៈដែលដែលតន់ព្រះដែលមានពុភៈនៅ ទេវលោកក៏ទាំងអស់ហ្នឹងដែលមិនតន់បរិនិព្វានហ្នឹងគឺថាយើងសន្សំពូជសន្សំដើមទុនសន្សំចំណេះដឹងនឹងសម្រាប់ទៅ ទៅស្ដាប់ធัวទៅឆ្លាតចាក់ភ្លុះអរិយសច្ចធัวដូចយើងកសាងសាលាបាលីអីហ្នឹងអាហ្នឹងគឺសន្សំការឆ្លាតឆ្លៀសបដិភានបដិសម្ពិទាដូចនិរុត្តតបដិសម្ពិទាខាងភាសាដូចអញ្ចឹងគឺយើងស្ដាប់ទេវតាទេសនាយើងយល់អត្តគឺសេចក្តីនៃធម្មៈគឺពធัวហ្នឹងដោយសារវាសន្សំក្នុងចិត្តទៅ ហើយអ្វីអ្វីមុខតែចោលទៅទេបើយើងមិនឆ្នៃរបស់ដែលដែលមុខតែចោលទៅនឹងឲ្យវាទៅជាពូជវាទៅជាដើមទុនសម្រាប់យើងទទួលការចេះដឹងទេវាចោលទៅទាំងអស់នឹងឯងនឹងឯងដូច្នេះគឺយើងឆ្នៃរបស់ដែលត្រូវតែចោលទៅនឹងឲ្យវាសម្រេចទៅជាឧបនិស្ស័យទានុបនិស្ស័យសីលោបនិស្ស័យភាវនុបនិស្ស័យក្នុងចិត្តសន្តានហ្នឹងឯងអញ្ចឹងគឺពុទ្ធបរិស័ទយើង អាទី1ចំពោះជីវិតដែលយើងនៅរស់នឹងឯងទៅនឹងឯងគឺរបស់ដែលមានយើងអាចនឹងប្រើភ្នែកមើលបៃដកប្រើតិចស្ដាប់ពធัวមានកាយមានវិចាអប់រំទូលមានឲ្យបានល្អដោយសិលចឹងទៅហើយមានចិត្ត ក៏ដល់អប់រំដោយសមថវិបស្សនាទៅគ្រប់គ្រាន់ហើយបបោទៀតនឹងឯងអញ្ចឹងគឺយើងកុំទៅកើតទុកជាមួយនឹងរបស់ ដែលមិនមានរបស់ដែលអត់កុំទៅកើតទុកក្តៅក្រហាយចង់ទៅប្រណាំងប្រជែងអីជាមួយនឹងអ្នកណា គឺបញ្ញាប់បញ្ញាប់ប្រើប្រាស់របស់ដែលនៅមាននឹងតិចទៀតគឺវាអស់ទៅហើយដូចពុកម្ដាយយើងជាដូនជាតាយើងឃើញអស់ទៅហើយអញ្ចឹងគឺយើងបញ្ញាប់ប្រើប្រាស់ឲ្យហើយឲ្យតាន់ពេលវេលា មកចំណុចទី2និយាយអំពី អ្នកដែលនៅជុំវិញខ្លួនយើងនឹងល្មមយើងធ្វើបន់ជាមួយបានហើយពុកម្ដាយយើងគាត់ចែកឋានទៅ ឬក៏នៅក៏យើងមើលថែតាមនឹងទៅអ្នកដែលចែកឋានទៅ ហើយក៏យើងធ្វើបន់ឧទ្ទិសទៅដូច្នេះគឺថា វាអត់មានរឿងអីឲ្យយើងកើតទុកទេ ជាមួយនឹងការព្រាត់ប្រាសភិយាស្វាមីកូនប្រុសស្រីអីអីហ្នឹងយើង មិនអស់មិនហើយទេថាយើង ចាស់វាគួរតែស្លាប់ទៅមុនកូនចៅនៅក្មេងអីអីហ្នឹងបែរទៅជាស្លាប់អីចឹងទៅយើងសោកសៅអីអីចឹងអាហ្នឹងគឺយើងវាកើតទុកប៉ុន្តែដល់ទៅយើងបានចេះដឹងគឺយើងមានសេចក្តីសុខជាមួយនឹងអ្នកដែលនៅជុំវិញខ្លួនយើងនេះយើងចង់ធ្វើទានជាមួយក៏បានគឺណាចង់ជួយអីអីក៏បានតាមសមត្ថភាពយើងធ្វើទៅឲ្យសុបាយចិត្តទៅហើយ រឿងខ្លះក៏យើងត្រូវអត់ធន់ផងទៅវាមិនមែនចេះតែត្រូវចិត្តយើងទេនឹងឯងទៅជួនកាលអ្នកដតីនឹងដូចថាសូមអីយើងចឹងទៅឧទាហរណ៍ណាវាអាចឲ្យយើងតោះចិត្តបើយើងវាចិត្តល្អទេដែលយើង មានសទ្ធាត្រូវការជួយត្រូវការឲ្យប៉ុន្តែវាអាចតោះចិត្តជាមួយអ្នកសូម អីចឹងទៅឲ្យហើយនៅសូមទៀតអីចឹងគឺយើង ត្រូវយល់ដឹងថាក្នុងលោកវាមានអញ្ចឹងឯងប៉ុន្តែយើងមានសេចក្តីអត់ធន់យើងមានសតិបញ្ញាចម្រើន មេត្តាថែមទៀតទៅ ដោះស្រាយបានតែទាំងអស់ហ្នឹងអត់មានស្អីដែលដោះស្រាយបានទេចឹងហ្នឹងឯងគឺយើងចិត្តតែនឹកឃើញថាអ្វីដែលយើងកំពុងមាននេះល្មមគ្រប់គ្រាន់ឲ្យយើង មានសេចក្តីសុខហើយ នឹងឯងប៉ុន្តែវាមិនមែនចេះតែបានសពគ្រប់ទៅ នៅអត្ថារម្មជាទី ប្រាថ្នាជាទីពេញចិត្តសពគ្រប់ទៅនោះទេនឹងឯងយើងមិនទៀមទាមិនត្រូវការរបស់ដែលអត់ទេប៉ុន្តែ យើងប្រើប្រាស់របស់ដែល មាននេះឯងចឹងហ្នឹងឯងហើយយ៉ាងទៀតយើងក៏កបបីបាន សិក្សាអំពីអ្វីអ្វីនៅក្នុងជីវិតរបស់យើងរបស់ដែលវាជាការពិតណានឹងឯងដូចជាសភាពនៃការប្រែប្រួល ក្នុងរឿងរ៉ាវនៃជីវិត ពីការសរសើរទៅជាការ និន្ទាអីអីចឹង ពីការដែលបានលៀបទៅជាអត់លៀបអីអីចឹងនឹងក៏យើងត្រូវសិក្សាឲ្យបានចេះដឹង ជាមួយគ្នានឹងសភាពដែល វាប្រែប្រួលវាមិនទៀងទាត់នឹងនឹងឯងយើងរៀនតល់តែឲ្យបានចេះដឹងថាអ្វីអ្វីវាមានការផ្លាស់ប្ដូរជានិច្ចទៅតាមពេលវេលាថ្ងៃខែឆ្នាំ ប៉ុន្តែដរាបណាយើងមិនតន់ស្លាប់ទេគឺយើងចេះតែឃើញអ្វីអ្វីថ្មីថ្មីជាបន្តបន្តមកហើយអ្វីអ្វីដែលចាស់ចាស់វាកន្លងទៅវាទៅជាអតីតទៅទៅជាអតីតាធម្មានឹងឯងចឹងគឺយើងសិក្សានៅក្នុងសាសនានេះ យើងរៀនទទួលយកការពិតគ្រប់យ៉ាងឲ្យបានអ្វីអ្វីដែលវាមានការប្រែប្រួលអ្វីអ្វីដែលវាមានការមិនទៀងទាត់នឹងឯងវាមានការបែកធ្លាយវាមានការរលត់គឺយើងបានចេះដឹងអំពីសភាពនៃជីវិតពីព្រោះអ្វីទៅដែលជាជីវិតគឺសភាពមិនទៀងនឹងឯងវាមាន ការកើតឡើងថ្មីថ្មីហ្នឹងវាមិនដូចអ្វីអ្វីពីអតីតដែលរលត់ទៅទេ អតីតធម្មានឹងឯងវាដោយឡែកទៅជាធម្មាដោយឡែកឯបច្ចុប្បន្នាធម្មាធัวជាបច្ចុប្បន្នហ្នឹងដោយឡែកគឺមានឈ្មោះខុសគ្នា មួយបច្ចុប្បន្នាធម្មាធัวជាបច្ចុប្បន្នមួយអតីតធម្មាគឺធัวដែលកន្លងទៅធ្វើម៉េចឲ្យវាដូចគ្នា ដូច្នេះគឺយើងរៀនទទួលយកការពិតនឹងឲ្យបាន ត្រង់ដែលថាអតីតាធម្មាគឺកន្លងទៅហើយ បច្ចុប្បន្នាធម្មាមិនអាចដូចអតីតទេដាច់ខាតយើងកុំជ្រួលច្បល់កុំយំសោកទៀមទាអតីតាធម្មានឹងយើងរៀនរស់នៅឲ្យជាសុខជាមួយនឹងបច្ចុប្បន្ននឹងគឺយើងយើងរស់នៅជាមួយនឹងបច្ចុប្បន្នហើយបើយើង តោះជាមួយនឹងបច្ចុប្បន្នយើងមិនបានសុខទេហើយយើងយំរោជួបអ្វីអ្វីដែលធ្លាប់សបាយធ្លាប់រីករាយធ្លាប់ពេញចិត្តក្នុងអតីតៈហ្នឹងអាហ្នឹងវាសោកសៅហ្នឹងវាទៅជាសរសៃប្រសាទប៉ុន្តែវាទៅជាលប់សតិឬក៏ដូចជាបដាចាអីចឹងទៅទៅជាឈួតអីបានណាដល់បានជួបពធัวទៅទេតាអីចឹង គឺឃើញវៃវៃជាការពិតមិនមែនជាអារម្មណ៍ដែលសម្រាប់នាំឲ្យកើតទុកឯណាអ្វីៗទាំងអស់ហ្នឹងគឺជាការពិតដែលមានក្នុង ជីវិតដល់អញ្ចឹងទៅក៏បានចូលកម្មភ្នោះហើយក៏សម្រេចព្រះអរហន្តទៅបដាចារាធេរីហ្នឹងឯកតតិកៈកំពូលផ្នែកខាងវិន័យចឹងលើភិក្ខុនីទាំងឡាយទៀតផងប៉ុណ្ណាអញ្ចឹងគឺថា ការដែលពុទ្ធបរិស័ទយើងរៀនរស់នៅឲ្យឲ្យបានជាសុខណាជាមួយគ្នានឹងបច្ចុប្បន្នហ្នឹងចឹងនឹងឯងព្រោះអតីតវាកន្លងទៅហើយអតីតាធម្មាយើងយើងត្រូវតែព្រមឲ្យឲ្យធัวហ្នឹងជាអតីតាធម្មាអញ្ចឹងទោះជាយើងធ្លាប់សុខធ្លាប់សบายធ្លាប់រីករាយជួបជុំមេត្តាបៃតានៅទីកមារាកមារី អីនឹងយ៉ាងណាជួបជុំក្រុមគ្រួសារអីអីយ៉ាងម៉េចគឺកំសោកពីព្រោះអានឹងមិនមែននិព្វានទេអតីតាធម្មាមិនមែននិព្វានទេនិព្វានមិនមែនអតីតាធម្មាមិនមែនអនាគតាធម្មាមិនមែនបច្ចុប្បន្នាធម្មាព្រោះអតីតាធម្មាគឺសង្ខារដែលកន្លងទៅបច្ចុប្បន្នាធម្មាគឺសង្ខារធัวជាបច្ចុប្បន្នអនាគតាធម្មាគឺសង្ខារធัวដែលមិនតាន់មកដល់ ក៏ប៉ុន្តែព្រះនិព្វានគឺផុតចាកកាលទាំង3ហៅថាកាលវិមុតគឺផុតពីសង្ខារធោដូច្នេះពិតមែនតែយើងរស់នៅ ជាមួយនឹងបច្ចុប្បន្នប៉ុន្តែចិត្តរបស់យើងបង្អោនចេញអំពី អតីតបង្អោនចេញពីបច្ចុប្បន្នបង្អោនចេញពីអនាគតទៅកម្មព្រះនិព្វាននឹងឯងដោយអំណាចនៃវិបស្សនាញាណ ហៅថាមានព្រះនិព្វានជាអធ្យាស្រ័យក្នុងការអប់រំចម្រើនវិបស្សនាទៀតមានព្រះនិព្វានជាអធ្យាស្រ័យគឺថាមានចិត្តបង្អោនទៅកាន់ព្រះនិព្វានបលែងយ៉ាងទៀតហៅថាបហិតតោគឺថាមានមានមានចិត្តនឹងឯងគឺមានចិត្តបង្អោនទៅកាន់ព្រះនិព្វាននឹងនិព្វាននឹងអភិមុតតាណាំងគឺថាមានអភិមុត គឺអធ្យាស្រ័យគឺព្រះនិព្វានអញ្ចឹងគឺថា កាលណាបើយើងមិនអាល័យអតីតៈឲ្យអតីតៈនឹងជាអតីតាធម្មាអញ្ចឹងទៅអនាគតគឺយើងមិនសង្ឃឹមមិនទីពឹងក្នុងសង្ខារធัวអីទេហើយចំពោះបច្ចុប្បន្នហ្នឹងវាមិនមែនជាខ្លួនយើងស្រេចបាត់ទៅហើយអញ្ចឹងទោះជាយើងនៅមានជាតិកំណើតកើតតទៅទៀតក្នុងសុគតិភពអីនឹងយ៉ាងណាជួបព្រះអរិយបុគ្គលស្ដាប់ធัวអីយ៉ាងម៉េចក៏គ្រាន់តែជាដំណើរឆ្លងកាត់របស់យើង ហើយបានខ្សែគប់មួយសប្បរោះអ្នកចេះអ្នកដឹងនឹងបានឲ្យទៅដល់ទិសដៅគឺព្រះនិព្វានក្នុងដំណើររបស់យើងគឺជាដំណើរដែលមានទីបំផុតមិនមែនដំណើរទៅតាមអំណាចអវិជ្ជាតណ្ហាបាទានកម្មវត្តសង្សារមិនមានទីបំផុតនោះទេអញ្ចឹងគឺពុទ្ធបរិស័ទយើងសบายចិត្តអត់មានអីដែលត្រូវឲ្យកើតទុកទេព្រោះយើងរស់នៅក្នុង បច្ចុប្បន្នហ្នឹងយើងមានឱកាសបានដល់នៅបត្រៃសរណគមបានធ្វើទានស្ដាប់ពធញាតិញោមពុទ្ធបរិស័ទបានអញ្ជើញមកច្រើនអ៊ូអទាំងគុណណានឹងឯងម៉ោង2កន្លះហ្នឹងបានប្រហែលតែមួយភាគទេឥឡូវនៅ4ភាគហ្នឹងឯងព្រឹកព្រឹកជើញមកអញ្ចឹងបានប្រសំចម្រើនព្រះបរិទ្ធទេណា ហ្នឹងហើយបន្តទៅចម្រើនព្រះបរិទ្ធចម្រើនព្រះបរិទ្ធហើយគុណចាស់មុនសម្ដែងធัวមកគ្រេទៀតចោះព្រោះណា បានញាតិញោមទៅតែអញ្ជើញមកបានសូត្រស្ដាប់ប្រសងសូត្រមន្តហើយក៏ស្ដាប់ធម្មកថាកន្លះម៉ោង1ម៉ោងអីទៀតចឹងទៅជាទី ចម្រើនប្រាជ្ញាទាំងពីព្រោះសត្វលោកយើង មានបញ្ញានឹងគឺសំខាន់ណាស់ប្រសើរជាងទ្រព្យសម្បត្តិលៀបយកខាងក្រៅព្រោះបញ្ញាដោះស្រាយនៅទុកកង្វល់គ្រប់រឿងទាំងអស់នឹងឯងគឺថាជាទីពឹងរបស់ចិត្តចិត្តមាន បញ្ញាគឺ បានសេចក្តីសុខតែកាលណា ចិត្តសុខគឺសុខហើយណាក្នុងជីវិតដែលយើងរស់នៅចឹងខ្ញុំកណារួមប៉ុណ្ណឹងចុះក្នុងឱកាសពេលវេលា30នាទី